បានមកវិញឡើយតាចូលពីព្រោះនិយាយតានៅអត់របស់របស់មកពីទីថ្ងៃទៅពីថ្ងៃទៅ tôi một lúc chơi ca qua cùng lòng nhà ra cùng chơi nam mô ta sa sát ya ca a ra han ta pan ya tan quan sang pan ya mô nan sa ra ga ga ta a ra han ta pan ma tan phật ตังสังฆมังตังสัจจะระตังอะระหะตังสัมมาสัมพุทธัง สเวียนอรหังสัมมาสัมพุทธะเวียนยารณะสัมปันนาสกตาโลกะปิตงอนันตารามปรตตะมะสารัตตังชาเตระมะนงสังฆังพุทธ បងចក្រវាតេតាំអរហាទេកណតាំយតាំវន្តាំតរតាណាមិយាមេតាំចពុតាំអិមហេតាំការេអភិបពជាយានិមហាតងចក្រវតា มโมสันเดนเอกาอาตาเอกาเอหปังเอกาเอาปัญญิกาปัญจันตังเวเตตังปอ ยะเทตังโลกังสาเทตังสุปเทปันนาเวกนาสัญญกังสังจังเตระสานามยาเมตัญญาสังจังสิเมหสังกาเรอภิปัจจยามิ ខ្ញុំសូមនមស្ការលោកអាចារ្យអន្តរតីបងសំកុនចាំបីវរណងត្រៃលោកាសូមបន្ទោសើឲ្យបានដល់យើងខ្ញុំណាពេញបតមកជារាដោយជ្រសាធំទូលាយសូមឲ្យ ចាំបងអាបានណាងក៏ចាំឡាយឲ្យជាចិញ្ចាងាយក្រៃអនារាយសំបីមានដោយកំណាចំពោះសម្ដេចព្រះពុទ្ធជាចាជាសការៈបាទសូមព្រមជារង្វាន់របស់ការសម្ដេចចាគុតគុតបាចាជាសការៈព្រមទាំងប្រសង្កថែគុតចន្ទនៈប្រធេរានថេរៈលោកតាសិលវ័ន និយាយសិល្បតីយើងគិតតែមានអតជនទាំងឡាយតែខាងដែរយើងបានធ្វើពិធីកម្មាទូឆ្លងមកតប្រព្រឹត្តពិធីបတ်នមស្ការបាទចាំពយើងហើយកិច្ចខាងក្រៅនេះជាពិធីគេហៅថាលើកនៅចំណែកបុណ្យទាំងអស់ជាបរិខាទៅធំជាអានិសង្ឃបុណ្យទាំងអស់ដែលយើងបានតាក់តែងមកជាមួយគ្នាប្រគេនប្រធមនេះចាស់តលអដូចជាព្រះអង្គបានទទួលហើយបានសម្រាប់ ធ្វើផ្ទាល់កំហុសមកកិច្ចការរយៈធ្វើនេះគឺដើម្បីជាកិច្ចការថាចម្រើនប្រជិនភាសាគុំម្ចាស់បឋមនេចាឯកធម្មោសម្បុជនយីរបស់គ្នាដែលគុំម្ចាស់កំពុងស្ថិតនៅក្នុងប្រជិនភាសាចិត្តអាស្រ័យ43ប្រវសាឈានដល់44ប្រវសានៅពេលខាងខុសខាងមុខនេះដោយឃើញថាមានការងឿប្រកាយពលបាទកម្លាំងពលំព្រះអង្គក៏មានការប្រើព្យាយាមយ៉ាងខ្លាំងក្លាបំផុត ធោជាបណ្ដាច់តាំងពីចេញពីអឺវត្តដំណើរការរបស់លោកខាងវត្តជាមង្គលការកៅមកគឺថាដំណើរគូចរបឋមមេជាយើងមានដំណើរវិវត្តផងអភិវត្តផងនៅផ្នែកវិបស្សនាធុរៈធ្វើឲ្យវិបស្សនាធុរៈដែលជាធម្មចក្រជាចក្រដ៏ប្រសើររបស់សាសនារបស់យើងនិងជាផ្នែកខាងស្ដាំនៃពធនេះបាទមានការវេទៅសន្សំសន្សំ ច្រើនទៅដោយពុទ្ធបរិស័ទនិងសាគនច្រើនទៅដោយការរីករាយយាយសុបកណារបស់អង្គរបស់លាជាសាគនក្តីជាលោកអាចារ្យសម្រាប់វត្តនន្តមនីក្តីនិងអស់លោកចិត្តឆ្ងាយដែលជាកិត្តិយសដ៏អត់ព្រមទាំងអស់លោកជាថាប្តីបន់បានតាក់តែធ្វើនៅប៉ុននេះគឺប្រារព្ធដឹងនៅចំណៃប្រគុណសងនៅប្រគុណធំធេងរបស់ប្រធានមេចាដែលព្រះអង្គបានលះបង់នៅជីវិតបរិច្ចាគ ប៉ាន់អំពីកុមារវ័យវេជ័យរហូតទៅបត្តិជាជាសាមណេរតកាត់កសាបាត់ហើយមានការតកទុកដើរទៅលើផ្លូវត្រូវគឺលក្ខទាំង8ដែលប្រដាប់ស្ដោយវិបស្សនាពលៈដែលកំពុងតែមានសង្ឃនឹងប្រដាប់ស្ដោយកម្មទាំង8បាទយើងហៅកម្មលក្ខទាំង8ប្រងបានដឹកនាំយើងខ្ញុំបាទជាលក្ខណៈคล้ายពីមនុស្សដែលមិនទាន់ចេះខ្លាមិនទាន់មានសិល មិនទាន់មានផ្លូវក្រៅធ្វើឲ្យកើតទៅជាលោកតាសិលវន្តនិយាយសិលបតីគួរឲ្យចាក់ខ្វាខ្លួនគេសង្ឃឹមនេះចំណែកបុណ្យនេះដែលព្រះអង្គបានធ្វើមកមនុស្សយើងខ្ញុំទាំងអស់គ្នាជាកូនចៅតគុណជាចំណែកបុណ្យជាអនន្តគុណជាអនិច្ចគុណដ៏ធំធេងมันអាចនឹងកត់ត្រាបាទប្រមាណបានឡើយទើបឱកាសទីនេះខ្ញុំប្រកាសថាជាប្រសងក្តីជាប្រតិបត្តិ លោកតាសិលវន្តដីនិយាយសិលវតាដីដីជាបាសកបាកាដីមេការដឹងគុណជានៃកបកាតោបដំកល់នៅប្រគុណធម៌ព្រះធម្មមេចាជាម្ចាស់ទុកក្នុងហត្ថយវត្ថុដួងចិត្តនៅក្នុងទីវត្តនេះនៅក្នុងទួចំណែកនៃមជ្ឈមណ្ឌលវិបស្សនានេះរៀងរហូតតទៅបាទបន្ទាប់ឱកាសពេលនេះទោះបីទេយទាននិងទេយធរមានប្រមាណស្ដៅតិចតួច មិនសមរម្យទៅលើប្រកិត្តនាមប្រគុណធម៌របស់ព្រះធម្មយេចាក៏សូមព្រះអង្គជាព្រះធម្មយេចាយើងសូមទាំងអស់គ្នាមេត្តាសន្តោសប្រសណីបាទដល់យើងខ្ញុំទាំងអស់គ្នាបាទដែលជាចំណែកខ្វះខាតដែលប្រការណាមួយបាទដើម្បីពីកិច្ចប្រទេសតនៅចំណែកបុណ្យនេះសូមអស់លោកជាអ្នកម្ចាស់ជាទាំងអស់មេត្តាធ្វើជារយៈ จำพวกปฐมเีจามาไปดองอาจารย์วันนี้มาไปดองมากะมาอุโมจนนีนกอุโมจนนีนกอุโมจนนี Thank you. លេងសិលរតីជាដើមមេត្តាលើកនៅគ្រឿងបរិឆាក្រៃប្រទីនបឋមនិកាយផ្ទាល់ណាដល់ចូលដល់ដល់ហើយនិយាយចូលហើយយើងបាទបាទបាទហើយមកបាទបានមួយទៀតមួយទៀតណោះបាទ គឺថាគាត់សូមជើញនាមនាមម្ចាស់ជើងម្ចាស់ជើងបាទបាទនេះជាជាអឺអ្នកម្ចាស់ជើងមួយដ៏ធំដែលជាមហាទីការមួយដែរហើយគាត់ហ្នឹងដែលអានថៃឆាត់នឹងវ័យក្មេងប៉ុន្តែបានបរិច្ចាគគុណជាច្រើនចំណាស់ក្នុងពិធីបុណ្យនេះក៏បានមានសភាមុនមុតបាទធំគាត់ជាងគេបានបរិច្ចាគឧបត្ថម្ភបុណ្យនេះជាបច្ច័យ4បាទធ្វើឲ្យពិធីបុណ្យនេះមានការបរិបូរដោយបច្ច័យកន្លែង4ប្រទីប្រសង់ជាជាបាទ ខ្ទឹមជីសអបន្តជ័យជូនដល់បាសិកាសុខអ៊ីនព្រមទាំងបុតព្រមទាំងកម្មរស់ឡំផងព្រមទាំងបុតដែលបានឧបត្ថម្ភទីកញ្ជុលបុណ្យនេះធ្វើឲ្យពិធីបុណ្យចម្រើនប្រជជននេះមានលក្ខណៈបាទអធិកអធំបាទរីកឡើងចំណែនដែរបាទសូមកសលរាសីនេះបាទបិចអីបិចខែរសាឯដាំរំលងដី និងបတ်ដងយ៉ាងបាតុការទីព្រមទាំងបတ်បានជួបប្រទេសដោយតតាមតាមប្រការគឺអាយុវណ្ណៈសុភៈកលៈរិទ្ធិណៈតំតាមការប្រាថ្នាតតយបាទដល់អស់ហើយអានេះនេះតែមួយទៀតនេះសូមសូមសូមជិះបាទនិយាយបាទនិយាយសិលបតីខាងអឺគាត់នៅមកប្រធានប្រទេសបារាំងបាទគាត់បានពេញចិត្តនឹងពណ៌នេះណាគាត់មែនពណ៌នេះមិនមែនជាតំណាងពិខុសភាសាទេជាលក្ខណៈគាត់ពេញចិត្ត គាត់មែនហើយជាវគ្គនៃជាតិភពនេះគេថាមានការបាត់បង់អស់យូរហើយប៉ុន្តែលោកយាយគាត់មានកម្លាំងចិត្តពេញណាស់បានជាសន្មតថាគាត់ប្រើភេទនេះបាទអញ្ចឹងគាត់ជាសិលបតីទេគាត់មកសូមជើញអឺនិយាយបាតិកាអំណាងនឹងចាស់ទៀនបានសូមជើញត្រៃលៀងបាទសូមជើញដាក់ត្រៃមកបាទវាជារយៈកាញ់គុំ3ដងហ្នឹងកាញ់គុំ3ដងបាទបាទ គេប្រទៀនដាច់ណាបាទតាំងចិត្តថាប្រទៀនដាច់ហើយបាទវាដាច់ហើយណាបាទសូមកុសលដោយការអំពីសទ្ធាជាខ្លាបានបរិច្ចាគត្រៃធំត្រៃចំហៀងនេះបរិច្ចាគផ្សេងៗនេះកសលនេះឯងសូមជួយប្រែសងអនុអ្នកម្ចាស់ជាដែលកំពុងរស់នៅក្តីគ្រួសារដែលបានចែកខាងនៅកំពុងបានជួបប្រទេសទឹកចម្រើនជាប្រយោជន៍ភាពតរៀងទៅអស់ហើយនៅនៅមួយនេះនេះនេះបាទសូមសូមជួយជួយតាមមកបាទបាទ មកនៅកថាយ៉ាងណាក៏សូមបានសម្រេចយ៉ាងណាបាទបាទដែរបាទសូមកសលសូមខែរក្សាលោកអ្នកម្ចាស់ទៀននិងញាតិមិត្តឲ្យបានចែកឋានតែក៏សូមបានជួបបច្ចៈដល់កតបតាតាមប្រការពីអ្នកកថាយ៉ាងណាក៏សូមសម្រេចតាមតាមការប្រាថ្នាតទៅយកចាំមកទៀនសោះហើយលោកគ្រូអត់ទៅការពីនេះគឺថាមានលក្ខណៈសំរុំហើយអង្គការក្នុងចាំខ្ញុំសូមវណ្ណាគុណចាស់បរិយាមានទេកា ខ្ញុំសកណាសូមសាទបញ្គុំសម្ដេចព្រះមានគុលពិវិចាជាស្ការៈនិងសូមសាទបញ្គុំព្រះពុទ្ធគ្រូសាចារ្យហើយនិងវធេរាធរៈធេរៈគ្រប់ព្រះអង្គទាំងអស់នៅបាននិមន្តមកគង់ប្រខិតនៅក្នុងទីនេះ ដើម្បីជាសក្តីឬក៏ជាកិត្តិយសនៅក្នុងកម្មវិធីបុណ្យនៅក្នុងបតនាសាទៀតហើយនឹងសូមចម្រើនពរដល់អស់លោកពុទ្ធបរិស័ទទាំងអស់គឺថាចិត្តសន្តែជាពុទ្ធសាសនិកខ្លះក៏បានទទួលយកនៅចំណែកនៃពធខ្លះក៏បានស្ដាប់តាមវិទ្យុ ហើយនឹងស្គាល់ហើយនឹងជាខ្លាំងទៅតាមគុណធម៌បានជួបជុំគ្នានៅក្នុងឧបដ្ឋានសាលានេះដើម្បីបំពេញនៅកតញ្ញូតាធម៌គឺសម្ដែងភាពនៃខ្លួនជាអ្នកមានសច្ចចិត្តប្រកបដោយការដឹងគុណហើយនឹងបានបញ្ចេញនៅភាពច្បាស់លាស់គឺទាំងកាយទាំងវិជាទាំងចិត្តហើយថ្ងៃនេះក៏បាន លើកនៅស្ទីវត្ថុមួយចំនួនគឺអនិស្ទានមានជ័យវរបច្ច័យជាខាងដើមយ៉ាងច្រើនសន្តិគុណធម៌មិនមែនមានប្រមាណតិចមានទាំងត្រៃទាំងសិពតទាំងស្បង់ហូហែជាងរយក្នុងទីនេះដើម្បីធ្វើជាកិច្ចការកុសលធម៌ពុទ្ធិបិណ្ឌ ដើម្បីជំរុញប្រជជនដល់ខ្ញុំបកណាក្នុងភាពនេះដែលសពថ្ងៃមានប្រជជនត្រឹមតែ43ទេតាមទម្លាប់ពីដើមមកគេថាមនុស្សដែលនៅអាយុក្មេងហ្នឹងគេមិនទាន់ធ្វើបំចំនួនប្រជជនទេតើមនុស្សហ្នឹងអាយុដៃយើងចង់ក្បែរទៅវិញណា70 80អីឈឺរឿងល្បេះល្បាស់ល្បេះល្បាស់បានទីនឹកឃើញតែធ្វើបំចំនួនប្រជជន តែដល់ឡៃក្នុងពេលនេះគឺប្រកាសណាអស់លោកសាធិជនពុទ្ធបរិស័ទទាំងអស់មិនបានគិតដូច្នោះទេសំបីប្រជជនខ្ញុំប្រកាសណាស្មារតីនេះវាត្រឹមតែ43ក៏ក៏ធ្វើបន្តចំណត់ប្រជជនទៅទៀតដែរដើម្បីបាន43នឹងបានពីរដងឬក៏បានម្ដងដូច្នេះខ្ញុំប្រកាសណាស្មារតី ដែលជាគ្រូធម្មចារជាអ្នកបង្ហាត់បង្រៀននៅសមថវិបស្សនានៅក្នុងមជ្ឈមណ្ឌលបស្សនាបរៈកម្ពុជាដែលអាស្រ័យស្ថិតនៅក្នុងវត្តលំលីសង្កាត់ស្ទឹងវិជ័យខណ្ឌវិជ័យរាជធានីភ្នំពេញគឺមានសេចក្តីបិទេសមាជៈចាំងខ្លាំងខ្លានៅក្នុងពេលនេះហើយសូមថ្លែងអំណរគុណហើយអំណរគុណទៀតដល់ប្រកាសណានឹងអស់លោក ព្រះពុទ្ធបរិស័ទដែលធ្វើមកគឺថាបតនាសតែជាសម្ដេចឋានៈក្រមជាព្រះចេតនៈនិងប្រតិនិធឬក៏ជាចារិកានិងពុទ្ធសាសនិកជាធម្មវិចារខ្លះគឺសតែតស៊ូខ្លាំងណាស់និមន្តមកនេះគឺចំនួន17ខែនៅក្នុងប្រទេសកម្ពុជាទាំងមូល17ខេត្តវាថាមកច្រើនមែនទែនហើយខេត្តទឹកខ្មៅយើងវាជាង20ខេត្តទេ តែមកនេះដល់ដល់17ខែគឺដើម្បីចង់បញ្ចេញនូវខន្ទៈថាសងគុណសងគុណគ្រូដូច្នេះខ្ញុំក៏កណាស្មារតីនឹងជាបានស្អីដើម្បីជួយទៅគឺមានតែប្រសិទ្ធិពរចេញសូមដឹកនៅចំណែកកុសលធម៌មួយផ្នែកទៅពេលដល់សម្ដេចព្រះនគរចិត្តជាហើយនឹងសម្ដេចប្រធមលិខិតពុទ្ធយ៉ាងហើយក៏ពុទ្ធសាសនានិងថេរានុថេរៈ គ្រប់ព្រះអង្គដែលបាននិមន្តមកនៅក្នុងកម្មវិធីបឹងនេះសូមឲ្យព្រះអង្គបានប្រជុំ120មួយអង្គ120មួយអង្គដើម្បីទ្រង់នៅជាសក្ការៈដល់ខ្ញុំបកណាខ្ញុំបកណានៅវ័យក្មេងជាងព្រះអង្គច្រើនណាស់ដោយកូនអញ្ចឹងហើយម្ល៉េះចង់ឲ្យព្រះអង្គជន់វែងមែនតើណាគឺថាឲ្យវែងដើម្បីជាសក្ការៈជាមនុស្សសម្រាប់ខ្ញុំបកណាហើយជួយខ្ញុំបកណាទៅខាងមុខទៀតព្រោះនៃ សម្រាប់កូនអាងអាងអីឯងអាងអីយ៉ាងណានុខេរៈអាងមហាខែពិសំនៃអាងវិខោបរិសុទ្ធអាងប្រសងហើយសូមស្វាយនឹងប្រគេននឹងបឹងកសលនេះដល់ប្រកាសណាគ្រប់ព្រះអង្គជាពិសេសបានដល់ប្រាស់វិន័យធម៌តែចែកការព្រាមសំរុំដល់ព្រះអង្គប្រជុំ80ឆ្នាំហើយសូមឲ្យព្រះអង្គបាន40ទៀតគ្រប់120និងប្រកាសណា គ្រប់ព្រះអង្គជាឋានានុក្រមជារាជជាគណៈគ្រប់ថ្នាក់ព្រមទាំងសូមឲ្យព្រះអង្គបានប្រកបដោយសេចក្តីសុខគ្រប់យ៉ាងនិងធម៌ពលគ្រប់យ៉ាងហើយសូមចែកនៅមហាកសលនេះបានដល់ប្រគេនជូនថ្វាយនឹកឃើញដល់សម្ដេចព្រះសង្ឃរាជព្រះមហាសមាធិទឹកដីគឺថាបុណ្យថ្ងៃនេះគឺជាបុណ្យដែលកើតឡើងមកអំពីសម្ដេចផ្ទាល់ព្រះអង្គជាគ្រូជាអធិបតីក្នុងកម្មវិធីបុណ្យ តាំងអំពីថ្ងៃដាក់បន់ធ្វើបន់ធ្វើកុសលអីគឺសម្ដេចជាព្រះអង្គម្ចាស់ប្រទានទាំងអស់តែដោយហេតុចៃដន្យគឺថានៅក្នុងពិធីបន់ចំណេញប្រជុំខ្ញុំមកករណីខ្ញុំនេះគឺព្រះអង្គមានមានមានប្រឈួនព្រោះថាប្រកបកាយព្រះអង្គមិនអាចគឺមិនបានទៅយើងទៅព្យាបាលនៅប្រទេសវៀតណាមសូមដេចះបារមីនៃបន់កសលទាំងអស់នេះសូមលើកស្វាយដល់សម្ដេចព្រះអង្គម្ចាស់ សូមឲ្យព្រះអង្គបានជារោគសះស្បើយយ៉ាងឆាប់ឆាប់ដើម្បីនិមន្តយាងមកកាន់ប្រទេសកម្ពុជាយើងវិញគង់នៅជំលុកដល់តជាជាសការៈដល់ពុទ្ធបរិស័ទនិងប្រជារាស្ត្រនៅក្នុងប្រទេសកម្ពុជាហើយសូមចំណែកបន់វិយុទ្ធមួយថ្ងៃគេហៅបន់កតញ្ញូតាធម៌ក្នុងពេលនេះសូមស្វាយដល់ប្រតនាជាម្ចាស់គឺសម្ដេចនរោត្តមសីហនុវរ្ម័នព្រមទាំងសម្ដេចព្រះកង្វេសី ដែលព្រះអង្គជាព្រះមហាក្សត្រហើយសម្ដេចទូទីព្រះអង្គនេះហើយដែលបានប្រទាននៅក្រឹតរាជក្រឹតតែតាំងខ្ញុំប្រកាសណាស្មារតីនេះហើយយកឋានក្រមជារាជគណៈឆត្តាដើម្បីគ្រប់គ្រងខុសវិន័យផ្នែកខាងវិបស្សនាក្នុងប្រទេសកម្ពុជាសូមឲ្យប្រកាសណាបានប្រជុំនាទីខយុជាងរយប្រសានិងប្រកបដោយសេចក្តីសុខចិត្តប្រមារភាពហើយគុំប្រកាសនៅនៅលើរាជកម្លាំងក្រមសិទ្ធិឆត្តា ដើម្បីជំលុកតតិយៈដល់ប្រជាប្រដ្ឋនៅក្នុងប្រជានិច្ចកម្ពុជាទាំងនោះហើយម្យ៉ាងទៀតសូមថ្វាយនៅមហាកសលនឹងជូននៅមហាកសលនេះដល់រាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការកងទ័ពយុតិជនយុទ្ធនារីដែលបានកសាងប្រទេសកម្ពុជាយើងក្នុងបច្ចុប្បន្នសូមឲ្យអស់មន្ត្រីរាជការនិងយោធាយោធិនទាំងអស់បានប្រកបដោយសេចក្តីសុខ និងទទួលប្រពោទាំង5ប្រការគឺអាយុសណៈសខបលៈនិងព្រះជាអ្នកពង្រៃទាំងទៀតឡើយហើយម្យ៉ាងទៀតសូមយកនៅមហាប្រសននេះគឺថាជូនដល់អាយដាមអនុរដ្ឋលេខាធិការក្រសួងកម្មការសាសនាគឺលោកបាទរិនគឺថាគាត់មានសិទ្ធិជ្រះថ្លានិងមន្ត្រីមន្ទីរកម្មការសាសនារាជធានីភ្នំពេញហើយនឹងលោកអាចារ្យបកបរិស័ទទាំងអស់ជាសិស្សនិស្សិតស្ដីជាពុទ្ធសាសនិកទាំងអស់ នៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងប្រទេសកម្ពុជាទាំងមូលដែលបានប្រេកអកក្នុងកុសលធម៌នេះខ្លះក៏បានអញ្ជើញមកធ្វើបន្ទាល់ខ្លះមិនបានមកបានផ្ញើបច្ច័យមកនេះតាមដឹងហោហែមកគឺថាសូមឲ្យបានសម្រេចនៅសេចក្តីសុខនិងសេចក្តីចម្រើនសម្បត្តិទាំងឡាយមាន3គឺសម្បត្តិមនុស្សទេវតានិងប្រះនិព្វានសម្បត្តិណាមួយសូមឲ្យអស់លោកទាំងឡាយមានសេចក្តីប្រាថ្នានៅសម្បត្តិណាក៏សូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាយ៉ាងនោះដើម្បីគឺទៀតឡើយ។ ហើយបុណ្យកុសលនេះពិតមែនតែពុទ្ធបរិស័ទជាសាសនិកធ្វើឬក៏ព្រះអង្គបានធ្វើប្រពេលជួយលោកខ្ញុំរតនាក្នុងពេលនេះគឺថាគឺខ្ញុំកណាបានទទួលហើយនៅត្រៃជីវរហើយនឹងព្រៀងបរិខាសង្កត់ថាជាដោះផងខ្លួនប៉ុន្តែសូមឲ្យពុទ្ធបរិស័ទទាំងអស់ទាំងលោកចាគណៈកម្មការវត្តនិងកម្មការបស្សនា និងសាសនាសិស្សសមណសិស្សនិងពុទ្ធបរិស័ទទាំងអស់ជួយចាត់ចែងផងជួយចាត់ចែងនៅកសលផងនេះអស់មួយយប់មួយថ្ងៃជំនួសខ្ញុំរតនាខ្ញុំខ្ញុំកំណត់សម្រាប់ទៅមួយទនីលើកបន្តកសលនេះយើងចែកបន្តកសលទាំងអស់គ្នាថានឹងបានធ្វើរួមជាមួយគ្នាទាំងអស់គ្នាទាំង3អខានឡើយអនុមោទនីអនុមោទនីអនុមោទនីទៅចាប់ បន្ទាប់ទៅនេះខ្ញុំកាត់ណាសម្បត្តិយុខ្ញុំជាតំណាងលោកអាចារ្យចាត់ចែងនៅកម្មវិធីបន់ប្រចាំនឹងចក្រមនីនេះបាទសូមគោរពអញ្ជើញអេដាមអនុរដ្ឋលេខាធិការក្រសួងធម្មការបាទអញ្ជើញអានជាប្រវត្តិបាទជីវប្រវត្តិសង្ខេបនៃបឋមនាចារបស់យើងខ្ញុំដែលមានអត្ថបទទាំងស្រុងដូចតទៅនេះបាទសូមគោរពអញ្ជើញ Thank you. សម្ដេចដែរមកគឺពូជាជាទីរបស់កូនអបអរគុណ បានប្រាស់ក្នុងខាត់តែជាទីខ្លារទៅប្រកបទៅទៅទៅជាទៅជាបាកាជាទីរបស់បារាពីទៅប្រាកដគុំប្រាក់ធម្មតាចំធឿនដែលជាប្រធមវិបស្សនានៃចំនួនវិបស្សនានៅគាត់មាននេះជាទីគ្រប់ការៈ សូមការកោតគុណព្រះថេរានិទេរៈគ្រប់ព្រះអង្គដែលបានមុនមកក្នុងឱកាសនេះក្នុងឱកាសគឺពិធីសម្ដែងជនព្រះអង្គព្រះធម្មអឺចាវិបត្តិណាសង្គមនេះជាទីគោរពសក្ការៈសូមលើកទីរកិច្ចដោយគោរពចំពោះ លោកតាសិលវ័ននិយាយសិលវតីនិងគិតបរិស័ទទាំងអស់ដែលបានពិធីមកក្នុងឱកាសគឺបុណ្យចម្រើនគុណព្រះអង្គព្រះធម្មចាវិសាសនាសំភារនាថ្ងៃនេះហើយក៏ជាឱកាសគឺថាទទួលស្គាល់នៅការចាត់តាំងរបស់ព្រះអង្គជាព្រះជាគណៈ ណាក់ចាក់វ៉ាប្រចាំនៅអឺមណ្ឌលវិបស្សនាអឺនៅវត្តនំនេះផងដែរតទៅនេះខ្ញុំកណាខ្ញុំសូមអាននៅជីវប្រវត្តិសង្ខេបរបស់ព្រះធម៌វិបស្សនាសូមបញ្ជូន ទេពុទ្ធធម្មូដូចតទៅព្រះធម៌មកវិបស្សនាលោកមានកំណត់នៅឆ្នាំ1955នៅភូមិរកាកោងឃុំរកាកោងមួយស្រុកភ្នំកំពូលខេត្តកណ្ដាលក្នុងប្រពើកសិករលោកឪពុកមានពីរសំ បានរក្សាសិល10ហើយធ្វើមរណកាលពីឆ្នាំ1993អ្នកម្ដាយនាងតែងសុំបច្ចុប្បន្នស្នាក់នៅវត្តមានមលីរក្សាសិល10ដែរកាលពីនៅវ័យកុមារព្រះធម៌មកសាសនាក្នុងជំនាយុ66ព្រះវិសាបានសិក្សានៅសាលាវត្តតាំងពី ព្រឹកជើងព្រៃខេត្តកំពង់ចាមលោកដល់ប្រជិន8ព្រះសាបានទូរៀននៅសាលារកាកោក្រៅស្រុកមុខកំពង់ខេត្តកណ្ដាលដល់ថ្នាក់ទី7ឆ្នាំ1990ប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យសេរីមង្គលភូមិរកាកោទី2ស្រុកមុខកំពង់ខេត្តកណ្ដាល ឆ្នាំ1973ដល់ឆ្នាំ1975ព្រះអង្គមិនបានរួមនៅជាមួយលោកឪពុកអ្នកម្ដាយទេគឺព្រះអង្គមកបន្តការសិក្សានៅវិទ្យាល័យទៅអ៊ុំទួកោរាជធានីភ្នំពេញដល់ថ្នាក់ទី3ចាំពេលនោះក៏ដល់ព្រឹត្តិការណ៍17មេសាឆ្នាំ1975 ធ្វើឲ្យព្រះអង្គត្រូវតែកពីលោកឪពុកអ្នកម្ដាយរហូតក្នុងរបបបល័យពុយសាសពុយពតក្នុងរបបនេះព្រះអង្គក៏ត្រូវពុយពតជំនះចេញពីទីក្រុងភ្នំពេញទៅជាប្រជាពលរដ្ឋទូទាំងប្រទេសដែរគឺឆ្លងកាត់ក្តីវេទនាទាំងខាងផ្លូវកាយទាំងខាងផ្លូវចិត្តរហូតដល់ជាប់ឃុំខាំងក្នុងរបបនេះយ៉ាងតែនជារណកម្មបំផុតប៉ុន្តែ ដោយវិស័យព្រះអង្គពោះអាយុព្រះអង្គមិនទាន់អស់ត្រូវបានទេវតាជួយរក្សាការពាររហូតព្រះអង្គបានរស់រានមានជីវិតដល់ថ្ងៃ7មករាឆ្នាំ1979នៅពេលដែលព្រឹកនេះបានដោះព្រះអង្គបានសច្ចាថាប្រសិនបើព្រះអង្គត្រឡប់មកស្រុកកំណើតវិញហើយជួបជុំលោកឪពុកអ្នកម្ដាយមានជីវិតនៅឡើយពេលនេះ ព្រះអង្គនឹងចូលតាមឈ្មោះរហូតមួយជីវិតដោយមិនចូលតាមជីវិតគ្រួសារទេចិត្តដោយការសច្ចារបស់ព្រះអង្គមែនព្រះអង្គបានឈ្មោះលើកទឹកញ៉ាំដៃជាទីគ្រោះហើយពេលនេះព្រះអង្គមានប្រជជន24ព្រះភាសាព្រះអង្គបានតាមឈ្មោះជាតាមនេនៅវត្តចែងមនីជេតភូមិរកាកោ1ស្រុកមុខកំពូលខេត្តកណ្ដាល លុះដល់ឆ្នាំ1980ប្រជារាជយុ25ប្រវសា បានបំពេញឧបសម្បត្តិជាភិក្ខុនៅវត្តភូសេតារាមឃុំស្បៃស្រុកបាននិមន្តមកគង់ចាំប្រឹក្សា នៅវត្តសូរិយាគូទីមាសដីចាក់ព្រះអង្គបានសិក្សាធម្មវិន័យបាន2ឆ្នាំគឺឆ្នាំ1982 បានបញ្ចប់ធម្មវិន័យថាត្រីហើយបានប្រឡងចប់ទៅគង់ចាំរក្សានៅវត្តកាកោមួយស្រុកមុខកំពូខេត្តកណ្ដាលព្រះអង្គបានបន្តសិក្សាធម្មវិន័យថ្នាក់ទូថ្នាក់ឯកនិងសំណាក់ធម្មលេខាមាសឈិនបច្ចុប្បន្ននៅភូមិក្តីចាស់ឃុំបាក់ខែងស្រុកមុខកំពូខេត្តកណ្ដាលទន្ទឹមនឹងការសិក្សាព្រះធម្មវិន័យព្រះអង្គបានដឹកនាំជួជុល ព្រះវិហារវត្តទៀនបង្គោលមានការការោកសាងបលាំងនិងកសាងប្រពុតបរិមាជាច្រើនព្រះអង្គបានដឹកនាំកសាងសាលាបឋមសិក្សារកាកោនក្រៅនៅឆ្នាំ1983តាមឆ្នាំ1985ជុំ30ត្រង់សាព្រះអង្គបានបដិបត្តិធម៌សមាធិនិងសម្លាក់ធម្មយាចាប្រញាមរុះឈឹង យើមរណកាលពីឆ្នាំ1992នៅវត្តទៀនអង្គរអស់ជារវិលា7ឆ្នាំបានចប់វគ្គឧត្តមវិបស្សនាទន្ទឹមនឹងធ្វើសមាធិក្នុងប្រជើន33ព្រះវសាព្រះអង្គសិក្សាព្រះត្រៃបិដកគឺចំពីទីឆនិកាយមជ្ឈិមនិកាយអង្គរុត្តអង្គុត្តរនិកាយ ចង់យុត្តនិកាយខត្តកនិកាយអស់រយៈពេលអស់រយៈកាល2ឆ្នាំលើសដល់ប្រជជន35ព្រះវស្សាព្រះអង្គបានសិក្សាព្រះបាលីតាំងពីមានវិញ្ញាកប្រែទាំងពីធម្មបទ8ភាគក្នុងសំណាក់ឧទ្ទេសអាចារ្យអ៊ុំសរិនបច្ចុប្បន្ននៅភូមិរកាកោងភូមិរកាកោងមួយស្រុកមុខកំពូលខេត្តកណ្ដាល ទន្ទឹមនឹងសិក្សាព្រះបល័យព្រះអង្គបានធ្វើជាធម្មាចារ្យបង្ហាត់ធម្មវិន័យអស់រយៈកាល3ឆ្នាំនៅសាលាបល័យក្នុងវត្តទីមង្គលដដែលព្រះអង្គមានប្រាជ្ញាជាវ័យគឺទទួលឋានៈជាសិស្សផងនិងជាគ្រូផងអាស្រ័យហេតុនេះហើយ គឺព្រះអង្គបានឆ្លើយជាប្រធមនាចាវិបស្សនាបានមួយឆ្នាំនៅវត្តទៀនមង្គលក្នុងឧទានអាយុ37ព្រះសានៅក្នុងវត្តនេះព្រះអង្គបានរៀបរៀងសិក្ខាដែលមានចំណងជើងថាសមថវិបស្សនាកម្មដ្ឋានសង្ខេបបានមួយចប់ឆ្នាំ1993ជាជាង38ព្រះវសាព្រះអង្គបាននិមន្តទៅគង់នៅវត្ត សុវណ្ណនវតីព្រៃតនៈស្រុកស្វាយកណ្ដាលខេត្តកណ្ដាលព្រះអង្គបានសិក្សាជាសាបល័យបន្តហើយបានប្រែកម្ពីនាងរលខទីកនីកម្ពីវិសុទ្ធិនៈនិងកម្ពីផ្សេងផ្សេងទៀតក្នុងចំណាក់ឧទេសាចារជំលេងហៅខនអនិច្ចធម៌ពីឆ្នាំ1997 ទន្ទឹមនឹងការសិក្សាភាសាបាលីព្រះអង្គបានធ្វើជាធម្មវិចារដឹកនាំវិបស្សនាអរិយកាល3ឆ្នាំជាមួយនឹងការបង្ហាត់ក្នុងវត្តសុវណ្ណវតីព្រះអង្គក៏បានទទួលនិមន្តទៅបង្រៀនសកថវិបស្សនាដល់ពុទ្ធបរិស័ទតាមខេត្តនានាមានក្រុងភ្នំពេញខេត្តកណ្ដាលខេត្តស្វាយរៀងខេត្តកែបខេត្តកំពង់ចាមនិងខេត្តបរចេះបាទ ព្រះអង្គបានរៀបរៀងពិធីធម៌ហើយចក្ខាសង្ខេបបានមួយច្បាប់ទន្ទឹមនឹងការផ្សព្វផ្សាយព្រះសមថវិបស្សនាព្រះអង្គបានជួយរួមចំណែកក្នុងការកសាងមួយចំនួនដូចជាកសាងស្រះទឹកកត់ឈើកត់ឈរព្រមទាំងរៀបរយសម្រាប់ធ្នាប់ទៅក្នុងបានល្អប្រសើរគួរជាទីពេញចិត្តឆ្នាំ1996 ជាជន41ប្រកសាដោយវត្តនន្ទមនីคล้ายជាមជ្ឈមណ្ឌលវិបស្សនាធុរៈស្ថិតនៅក្រោមចំណាត់តាំងរបស់ព្រះហៅសមេធាធិបតីសម្ដេចព្រះសង្ឃរាជជ័យវង្សពេលនោះព្រះគ្រូធម្មចារក៏បាននិមន្តមកជុំនៅវត្តនន្ទមនីដោយបានទទួលឋានៈជាអធិបតីដោយមានច្បាស់ពិធគណៈកម្មាធិការបច្ចុប្បន្នរួមមានចំនួន9រូបផង ឋិតក្នុងទីនេះទីនេះព្រះគ្រូធម្មាចារ្យបានពង្រីកព្រះធម្មវិបស្សនាបាន17ខេត្តតាមវិធីចុះបង្រៀនតាមមូលដ្ឋានផងនិងតាមវិធីប្រមូលផ្ដុំសិស្សមករៀនក្នុងមជ្ឈមណ្ឌលផងព្រះអង្គបានបណ្ដុំដាលសិស្សទទួលបានសញ្ញាបត្រថ្នាក់បឋមមធ្យមឧត្តមមានចំនួន215រូបនៅថ្ងៃនេះ គឺកាលពីថ្ងៃទី19ខែ12ឆ្នាំ98ព្រះអង្គបានបំពន់ធម្មយាវិបស្សនាថាដឹកនាំបង្រៀនកម្មដ្ឋវិបស្សនាកម្មដ្ឋានទួចាំពរិជាមជ្ឈកម្ពុជាមាន17ខេត្តនិងនិវន្តនិងអញ្ជើញមកពី50វត្តព្រះអង្គបានទទួលប្រឋានៈជារាជាគណៈគណៈចក្រវាតាមព្រះរាជក្រឹត្យតែងតាំងលេខ28 កសរវចុះថ្ងៃទី1ខែ4 98របស់ព្រះមហាសវេធាធិបតីសម្ដេចព្រះសង្ឃរាជគណៈមហានិកាយនិងប្រកាសណាជាម្ចាស់ជីវិតដូចវិញសម្ដេចព្រះនរោត្តមសីហនុវរ្ម័នព្រះអង្គបានជាឱកាសរៀបរៀងសិទ្ធិធម៌ហើយបានបោះពុំផ្សាយជូនពុទ្ធបរិស័ទទូទាំងប្រទេសបានមួយចំនួនដូចខាងក្រោមនេះ1សមថវិបស្សនាកម្មដ្ឋានសង្ខេប 2បីលក្ខថាសង្ខេប3គោលការណ៍ថ្នាក់បឋមអគោលធម៌ថ្នាក់បឋម4គោលធម៌ថ្នាក់មធ្យម5គោលធម៌ថ្នាក់ឧត្តម6គិរិនិវ័ន7បរិហារយុឧបោបរិហារយុកោសិត8និយមសិលគឺដឹងរបស់ព្រះ ប្រពួនតែធម៌មកវិបស្សនាទេស្ដា10គឺឃើញគ្រូកសលថ្នាក់បឋមដែលធម៌មកវិបស្សនាមានដំណាក់ដំណងល្អជាមួយបរិស័ទគ្រប់ទិសទីទាំងក្នុងប្រទេសក៏ដូចជាក្រៅប្រទេសដើម្បីយើងជួយងាយឲ្យជួយឧបត្ថម្ភសាងសង់នៅសមិទ្ធផលនានានៅក្នុងមជ្ឈមណ្ឌលដូចជា1សាងសង់ធឿនប្រវិហារដោយលោកស្រីជាសាធារ និងអ្នកស្រីហ៊ុនសារីព្រមទាំងពុទ្ធបរិស័ទទីចាត់ឈើមួយខ្នងដោយជាសារៈនិងលោកស្រីតែម៉ានីរឹងនិងបរិស័ទក្នុងប្រទេស3អាគាររួមខែមួយខ្នងមាន10បន្ទប់ដោយបរិស័ទក្នុងប្រទេសបរិស័ទនៅសហរដ្ឋអាមេរិកនិងបរិស័ទនៅប្រទេសស្វីស4 អណ្ដូងទឹកធំតម្លៃអណ្ដូងទឹកធំមួយតម្លៃ2000ដុល្លារ5អាងទឹកចំណុះ60មីលី60មីលី60ម៉ែត្រនិងប្រព័ន្ធទឹកបង្កប់ក្នុងដីដោយបរិស័ទនៅសហរដ្ឋអាមេរិក6អាគាររោគថៃវិស្នងមាន10បន្ទប់ព្រមទាំងម៉ាស៊ីនគអ៊ំព្យូទ័រមួយគ្រឿង ដោយអេដាមរស់ឡំនឹងបតី7អាងទឹកចំណុះ20នាទីដោយអេដាមរស់ឡំ8អាគារសមាធិមួយជាន់ដោយបរិស័ទសហរដ្ឋអាមេរិកនិងបរិស័ទក្នុងប្រទេស9បង្គន់និងបន្ទប់ទឹកអនាម័យទីកន្លែងនិងលើកទឹកស្នោតមួយដោយស័ទនៅសហរដ្ឋអាមេរិក10 បង្គន់4បន្ទប់និងបន្ទប់ទឹកមួយបរិស័ទក្នុងប្រទេសនិងសហរដ្ឋអាមេរិក11បន្ទប់អនាម័យនិងដងស្នប់ទីដោយវិបាសិកាច័ន្ទអៃគួរវិបាសកតនចិនលេង12លោកប្រាស់ដែលស្ថិតនៅខាងជើងខែងនិងចាក់ដីក្នុងវត្តដោយបរិស័ទក្នុងប្រទេស13 កសាងផ្លូវថ្នល់ជាប់ព្រះវិហារដោយព្រះធម្មរាជាយូវែននិងពុទ្ធបរិស័ទមកចំណងវិបស្សនាទុរៈកម្ពុជាក្នុងបច្ចុប្បន្ននេះមានកន្លែងទីកំពុងសាងសង់គឺមួយវត្តលំនីជាទីស្នាក់ការមជ្ឈមណ្ឌលវិបស្សនាធរៈកម្ពុជាគឺនៅក្នុងទីនេះឯងទីមជ្ឈមណ្ឌលអប់រំវិបស្សនាធរៈកម្ពុជាឈ្មោះសន្តិវ័ន នៅក្នុងគុំសាដែកស្រុកពញាលឺខេត្តកណ្ដាលមានផ្ទៃដី300ម៉ែត្រ4ជ្រុងក្នុងបច្ចុប្បន្នប្រគេនដោយលោកស្រីជាសាធានិងអ្នកស្រីហ៊ុនចារីមានទីលំនៅចិត្តវត្តជាកង្កែខណ្ឌវិស័យកែក្រុងភ្នំពេញចំណងនៃមកជំនឿអប់រំឧបាសនាវរៈកម្ពុជាសន្តិវ័នបានសាងដូចតទៅ អាគាររួមថៃចំនួន22បន្ទប់និងតូបថ្មមួយខ្នងដោយលោកស្រីជាសាធានិងលោកស្រីហ៊ុយសេរីម៉ាស៊ីនភ្លើងនិងដងទឹកម៉ូទ័របច្ចុប្បន្នបានទីស្រះបណ្ដោយ80ម៉ែត្រទៅទឹង60ម៉ែត្រដោយគិតបរិស័ទទួទៅដំទឹងចាក់គ្រឹះវិហារដែលមានបណ្ដោយ30ម៉ែត្រក៏ទឹងអត់ដែលមានបណ្ដោយ30ម៉ែត្រ ទៅតឹងទឹកដីស្រះខាងមុខត្រូវវានិងរបងខាងមុខកសាងដោយបាតិកាវិសាខាព្រមទាំងពុទ្ធបរិស័ទនិយាយវត្តសង្ខេបរបស់ព្រះធម៌មវិបស្សនាទុំសំមិនជឿនទេតុធម៌មេអធិបតីមកជំនួយវិបស្សនាចរៈសូមឆ្លេះត្រឹមប៉ុណ្ណេះសូមអរគុណអរគុណតែព្រោះឯកាសំចាំ ឲ្យកូនកូននឹងនៅវិរៈយុទ្ធจะทำมีการตอนแต่ฟังตามจากบังบางคนบริกรรมกับผู้บังคับกับผู้นาเองไม่ใช่ที่ประกาศนาเยอะจนรอบนี้ยืนนานพุทธบริษัทจะก็ได้เมตตาเย้ยเยี่ยมมีมาโอนห้องได้คือเมนกับเขาตังจิตกับใจมีการคำทาไรทางศาสนาแต่พระพุทธเจ้ายิ้มแต่พระองค์ทรงเกียรติตาในทัศเทศได้ គ្រប់តាមស្វមប្រសានោះគឺប្រកបជាកេតាពិបាវិបស្សនាទុរៈឬបស្សនកម្មដ្ឋានដែលមានទីនេះជាទីតាំងរីកឡើងហើយអញ្ចឹងយើងមកព្រារបានធ្វើបរិកម្មជាបច្ច័យ4ជាបុណ្យសម្រាប់ប្រជជនប្រទីនប្រគុណប្រកាសអាចារ្យកម្ពុជាយើងនេះពុទ្ធាជាបានតបតងតងគុណនេះជាលក្ខណៈសន្តោសហើយនឹងជារបៀបបរិកម្មរបស់គុណម្ចាស់ទេបាទចិត្តអំពីប្រវត្តិនេះជាសង្ខេប ក៏ប៉ុន្តែទឹកអំពីវីរភាពដែលខ្លាំងបំផុតនោះដែលជាប្រកាសណាវិបាកខ្ញុំខ្ញុំក៏សូមឲ្យទូអំពីសំណាក់ប្រសង់ដាក់សម្ដីលោកជំដាក់អាសូមចាក់ចាត់តាំងពីពូជាសាមណេរពីផ្លែកាណាមិនដែលបានទទួលបានសំខាន់ណាដែលលីឡំបដោយកើតថាបណិតគូជិនទេបាទគឺថាជាវិរកម្មដែលកាត់ណានបាបក៏សូមគៀបនៅសច្ចវិទ្យាត្រង់ ថាលោកបានទទួលឆាត់តែតែទៅនឹងជាងគ្រប់6វត្តបាជាទុក្ករកិរិយាមួយដល់របាក់ដែរតែលោកប្រកាសណានៅជាមួយក៏មានការក្រោយសរសើរបានជាអប្រំបានតោប្រគេននៅការពិតថាលោកខាន់សង្ហាគួរនឹងប្រាប់មួយប្រកតាដល់បានជួបនឹងគ្រូរបស់លោកគ្រូទី1ខាងវិបស្សនាទុរៈក៏មានចៅរុជនបានចម្រើនសង្ឃៈវិបស្សនាកម្មដ្ឋានថាលោកបានបែរមកខាងសង្ហាតាមសាមញ្ញវិញ បាទហើយប្រទូធម្មវិចាររបស់លោកក៏បានកម្មការលោកក៏ដូចជាញាណកណ្ណាអានដល់ដល់ប្រមុខប្រទេសកម្ពុជាយើងនឹងបានដោយសារអង្គនេះទុកជាមហាប្រតិកម្មធំហើយក៏របស់ខ្មែរដែលពុះសិក្សាទូទាំងវត្តជាង3000វត្តនោះប្រកបជាសិក្សាតាមផ្លូវរាជការបាទហើយកុមារាកុមារីដែលអស់ការសិក្សាអំពីសាលាខាងរដ្ឋប្រកបជាបានចូលពួកឲ្យបានសិក្សាដល់នេះឯង ផ្លូវនេះជាផ្លូវគួរតែកាន់អ្នកជាបត់បាទគោលគឺយើងត្រូវឆ្លងកាត់នៅព្រះពទាដែលជាលាជាដ៏ចម្បងដែលប្រដាប់ដោយសង្ឃទាំង8បាទមានសម្មាទិដ្ឋិណាសម្មាវិជ្ជាសម្មាកម្មន្តៈជាដើមដល់ទីបំមានសម្មាសមាធិជាវិបត្តិដូច្នេះនេះជាប្រវត្តិខាងខែរបស់ព្រះពុទ្ធម្ចាស់របស់មេចាបានអាន ដោយពីរោះអំពីសំណាក់ឯកឧត្តមសុខរិនហើយតមកទៀតខ្ញុំប្រកាសណាក៏ឲ្យចូលពីសំណាក់ប្រសង្ឃគ្រប់អង្គសូមអញ្ជើញឲ្យលោកជាសាលវន្តសាលវតីទីនេះជាការពុទ្ធមានឱកាសជនបែភ័ក្រចាំមកខាងនេះបាទចំពោះប្រសង្ឃយើងតាំងបាទសមាធិសាទាំងអស់គ្នាបាទសូមអនុមោទនានឹងជាគណៈកម្មការបននោះ គឺព្រះអង្គគឺប្រកាសណាយើងទាំងអស់គ្នាក៏បានមានការនឹករលឹកចំពោះទៅដល់គុណម្ចាស់ប្រខំមេចាសម្បន្ទឿនព្រះខមៃបស្សនាដែលព្រះអង្គកំពុងស្ថិតនៅក្នុងជំនាយុ43ព្រះវស្សាក៏ពិតមែនតែរាងកាយព្រះអង្គដែលប្រើព្យាយាមយ៉ាងខ្លាំងមានការពាក់ព័ន្ធទៅលើកម្ពលភាពធ្វើឲ្យរាងកាយព្រះអង្គខ្វះនៅព្រះសវត្ថិភាពខ្វះនៅគេហៅថា លក្ខណៈរឹងមាំមានការប្រែប្រួលគឺមានព្រមប្រកបដោយរូបភាពទៀតច្រើនជារឿយរឿយដែលធ្វើឲ្យសាសនាទាំងអស់មានខ្ញុំប្រកាសណាជាណាងមានការគិតបារម្ភបាទដូច្នេះហើយលក្ខណៈទាំងបានបានដែលបានជួយក្នុងការពេលនេះគឺដើម្បីលើកឡើងតចាត់ជាទី1ជាអាជីវកម្មគឺចម្រើននៅប្រជជនប្រធមមេតារៀបតាមពលរដ្ឋរបស់ខ្ញុំប្រកាសណា យើងទាំងអស់គ្នាអត់បានបណ្ដាប់នឹងប្រកបដោយប្រជញ្ញសាអស់រយទៅតាមករិយាទី2ចំណែកបុណ្យចំណែកប្រជញ្ញនេះចាត់ជាជីវតមកម្មដើម្បីជាកិច្ចជប់លៀងបាទថែរក្សានៅប្រសិទ្ធិរាងព្រះរាជកាយព្រះធម្មវិជាឲ្យបរិបូរទៅដោយកុសលទាំងឡាយផ្សេងៗនិងស្អាតពលកម្មដើម្បីថ្ងៃចាស់អតិឧបសគ្គទាំងឡាយ។ និងទី3ចាត់ជាលក្ខណៈនៃប្រតិកម្មដើម្បីលើកឡើងនៅចំណែកបញ្ញកសលទាំងឡាយទាំងអស់នោះទៅសព្វតាយស្វាយចែកជូនទៅដល់ក្រុមញាតិរបស់ខ្លួនទាំងឡាយដែលបានចែកឋានតែដីនិងកម្ពុជារបស់ដីបុព្វហេតុនិងក្រុមសាទាំងប៉ុនទាំង3នេះហើយដែលធ្វើឲ្យទីប្រគំជុំព្រះអង្គមានប្រកាសណាយុចំបានចាត់ចែងនៅកម្មវិធីបុណ្យដល់រ៉ាត់គេហៅថាបុណ្យចម្រើនប្រជុំនៅកតាបាទនឹងបុណ្យអបអសាទរក្នុងការដែលគុណម្ចាស់ប្រធមវិជា យើងខ្ញុំព្រះអង្គអស់គ្នាបានទទួលប្រឋានៈថ្មីគឺព្រះធម៌វិបស្សនាដែលជាសក្ណៈមិនទេកង់ជាប់ពោះឆ្នាក់ចាក់ស្វាបាទជាព្រះអគតិដីប្រចាំមជ្ឈមណ្ឌលតបខវិបស្សនាកម្មដ្ឋានងារទីវត្តនឹងចក្រនីនេះបាទពុកប្រហែលទាំង3នេះហើយដែលធ្វើជាប្រកាសថាយើងខ្ញុំទាំងអស់គ្នាបានប្រោបព្រៀងគ្នាបានប្រសពគ្នាទាំងគណៈកម្មការលោកចាសម្រាប់វត្តអស់លោកជាជាយុគិកាខបតីខបតានេះនិងអស់លោកជាជា ជាញាតិមិត្តទាំងបរទេសទាំងក្នុងប្រទេសចងក្រងឡើងបានតាក់តែងឡើងធ្វើឲ្យកើតឡើងនៅពិធីបុណ្យដ៏ធំធេងនេះបាទមុននឹងបញ្ចប់នៅកម្មវិធីបុណ្យនិងកម្មសាបុណ្យប្រវត្តិបុណ្យដ៏សង្ខេបនេះទូព្រះអង្គនឹងប្រកាសណាអង្គក៏សូម20ទោសអំពីសម្ដេចអម្ចាស់នឹងសូម20ទោសអំពីសំណាក់ប្រកាសណាក៏បាននឹងជាកន្លែងផងដែរដែលបានជាយកយ៉ាងក្រាស់ក្រែល ស្រីមានការរៀបចំរិះសង្ខារកិច្ចជំនឿទីសាក់អង្គុយស្ដោយអាហារពូជនគាត់ការអាហារភៀវនិងទេវចក្រដោយប្រការសក្ខាតដោយកន្លែងណាមួយក៏សូមសម្ដេចអង្គម្ចាស់កណាព្រះអង្គអស់លោកជាជឿដ៏ឧត្តមមេត្តាអនុប្រោសណីដល់គំប្រកាសណាយើងយំជាតំណាងអ្នកចាត់ចែងទីបុណ្យតរៀនទេបាទទីបំផុតក៏ពុទ្ធដុំនៅមហាកសលដែលកើតឡើងអស់រយៈកាលមួយយប់មួយថ្ងៃនាទីវាបុណ្យនេះសពតាជាមហាកសលប្រគេន ចែកជូនទៅដល់ព្រះវិញ្ញាណក្ខន្ធប្រតិតៈព្រះបរមសត្វទាំងឡាយគ្រប់ព្រះអង្គដែលទ្រង់ជាបង្គត់សហជ័យសូមបានទូអខនិយផលសុខការសូមលើកឡើងនៅមហាកសលនេះប្រគេនស្វាយពីចំណាច់តលទៅពោះព្រះបលិវិញ្ញាណក្ខន្ធសម្ដេចព្រះអង្គរាជព្រះរាមជួនណាទីដើមព្រះសង្ឃព្រះនាយកព្រះសង្ឃព្រះរាជព្រះលានពពុទ្ធយ៉ាងជាអាចព្រមទាំងព្រះសង្ឃកថាគ្រប់ចតៈមានក្រុមជំនុំប្រត្រៃប្រដកគ្រប់ព្រះអង្គជាដើមព្រមទាំងអស់លោកប្រកបរាជរាជាអឺ ព្រះសង្ឃព្រះអង្គជាគ្រូឧបជាយាចាតីជាញាតិតាបិតាញាតិញោមរបស់អ្នកចាស់ទានទាំងឡាយទាំងអស់ដែលបានកំពុងចូលរួមធ្វើបុណ្យនេះដីវាលោកបានចែកឋានទៅហើយកូនលើកឡើងនៅមហាកុសលដ៏ប្រការនេះអំពីចងាយប្រគេនស្វាយសម្ដេចជាអម្ចាស់កណាព្រះអង្គនិងអស់លោកជាសាធជនឧបការីជនទាំងឡាយនោះសូមបានសម្ដេចនឹងអត្ថមនីយផលវិបលសុខគ្រប់ប្រការកំពេញអខានហើយទី3សូមលើកឡើងនៅមហាកុសលនេះស្វាយដល់ត ចំពោះទី1គឺសម្ដេចព្រះមហាសមាធិទឹកដីប្រសង្គរាជគណៈមហានិកាយប្រធានទីបុងសូមព្រះអង្គប្រកបដោយប្រជិមភាសាសូមឲ្យរូបជាជាភិកដែលមានការប្រកាសពលដល់ព្រះភ័យរកាយរបស់ព្រះអង្គសូមមេត្តារូបទាំងឡាយនោះងប់ងប់បុរិពេចដោយសារដែលជានិទានដល់ប្រការនេះសូមលើកឡើងនៅមហាកសលនេះប្រគេនសម្ដេចរំលោភទីពាចាតដែលព្រះអង្គគង់ប្រថាប់ជាប្រធមកថាចារ្យ សូមព្រះអង្គនិព្វានភាសាជួយអត្ថពលិកវិបុលសុខទិបប្រការ8អខានហើយសូមលឿនឡើងនៅមហាកសលប្រគេនសូមម្ចាស់សកម្មមេចាសពន្ធឿនសូមសូមម្ចាស់ប្រកបដោយនិព្វានភាសាអស់រយនៃឆ្នាំតរៀងទៅនឹងប្រគេននៅមហាកសលដល់ប្រសង់ប្រធេរាប្រធេរៈគ្រប់ព្រះអង្គចែកជូនដល់ឯកឧត្តមតំណាងគណៈកម្មការនឹងលើកឡើងចំណែកកសលចែកជូនដល់អលោកយាយតា មានមិត្តមានមីងបងប្អូនអស់លោកតាសិលបនលោកយាយសិលវតីអស់លោកជាបាសកបាតិកាក្តីជាយុតិយកាក្តីទាំងក្នុងប្រទេសក្រៅប្រទេសទាំងអស់បាទមានអ្នកដាំស្លសំភៅជាដើមដែលបានជួយឧបត្ថម្ភបងនេះនិងក្រុមគ្រួសារយឹកភ័យរបស់ខ្លួនប្រកបបានជួបប្រទេសដោយសម្បត្តិទាំងឡាយពីប្រការគឺមនុស្សទេប្រាវណ្ណទានព្រមទាំងពុទ្ធតតាមកម្មការគឺអាយុវណ្ណៈសុខៈពលៈអនិច្ចណៈចំណងចម្រើនជាប្រយោជន៍ទៀតតរៀនទៅសូមអនុមោទនា ក៏មានអានេះតបអនុមោទនា ចូលមកទៅមួយទនីស្ដាប់តែធម៌ទេសនា សម្បរកថាដូចជាការប្រព្រឹត្តនៅក្នុងដំណាំអបានជាថាតាមប្រតាមតាមកោសលដែលពុទ្ធសម្បត្តិថានឹងនឹងនឹងចូលមកជាទុនជានៅក្នុងวันនឹងតែនៅឡើយព្រោះចង្ការនៅតាមវិញ្ញាណ គុណដើម្បីតាមសំរិទ្ធមានបច្ច័យក្នុងត្រង់ព្រះពុទ្ធសាសនាបានបានសិក្សារៀនសូត្រទាំងរយៈចិត្តផងតាមរយៈចិត្តផង ដោយមានមានចំណុចថាសត្វព្រឹកអាហារបានចាត់បានយកអាចដោះស្រាយនៅអាហារខ្លួនប្រអមបានសត្វព្រឹកប៉ុន្តែដោយយកអើបានខ្លួននឹង មានគំនិតយល់ទៅល្អចេះដោះស្រាយនៅបញ្ហាគ្រប់ប្រភេទចិត្តសាស្ត្របញ្ហាដែលកើតមកអំពីកិលេសដែលរត់រត់ហើយយកដោះស្រាយបានក៏គួរតែដោះស្រាយឲ្យអ្នកដទៃនឹងបានដឹងយល់ហើយធ្វើការដោះស្រាយខ្លួនរៀងរៀងខ្លួនដោយជាព្រះអង្គផងដែរ ជាអង្គបានតាំងខ្លួនតាំងប្រទេសអាសម័យសិក្សារៀនសូត្រខ្លួនឯងផងគឺសំខាន់ការរៀនរៀនយកសម្បល់មិនហានផ្លូវបានអ្នកដតីរបស់ផងបានជាធ្វើការសិក្សាទៅគ្រប់ទិសទីហើយទៅប្រកាន់នឹងទឹកបរិកម្មជានៅខេត្តឆ្ងាយឆ្ងាយដល់ បាទតាមអាយនិមន្តនឹងអញ្ជើញមកជួយពេញគ្នានៅក្នុងទីនេះដើម្បីប្រារព្ធនៅពិធីបុណ្យណាតាមនៅក្នុងលក្ខថានៅលើកដាណាអានពេលបុណ្យហ្នឹងដើម្បីទទួលដល់ពីមុខអឺពេលជំនាន់បានដែលសម្ដេចតាមរៀន ទូលស្មាតតកណាអឺបញ្ហាកម្មមួយគ្រាជានៃតកម្មជាបានចាត់តាំងហើយមានអរិយយ៉ាងទៅព្រឹកអានជាអត់ទីទីទីដោយចំនួនប្រការរបស់ព្រះអង្គសម្ដែងគឺនឹងមានលើរូប និងចេតនារបស់ប្រសំនិងបច្ចុប្បន្នសាស្ត្រច្រើនជាអនៅហើយក៏ប្រសំនិងបច្ចុប្បន្នសាស្ត្រមានចំនួនទឹកអ្វីមួយដើម្បីធ្វើហើយដើម្បីនឹងតបក្នុងតាមគុណរបស់លោកឲ្យសំទៅតាមគុណបំណាច់របស់បានធ្វើចំពោះខ្លួនទៅ តាមបានរក្សាទុកនៅចំនួនចំនួនថាបាននៅនឹងជាទឹកតាមគុណតាមតែគឺបំសម្រាប់ជាដើម្បីឲ្យដំណឹងជាសំខាន់ហើយប្រអងនឹងមានទៅជានិយុទ្ធយូរយូរមិនកំណត់ពេលវេលាទេហើយតែបានយូរយូរដើម្បីនឹង ហើយជូនសាស្ត្រឹងឲ្យយើងទាំងអស់គ្នាបានសិក្សារៀនសូត្រតាមចិត្តចិត្តបានធ្វើចិត្តឲ្យសម្រួលទៅនឹងលើទីដែលចិត្តក្នុងលិខមកទៀងដែលហៅថាសន្តិភាពកម្មដ្ឋានឬវិបស្សនាកម្មដ្ឋាននៅក្នុងពេលនេះក្នុងវេលាអាហារ ដែលយើងឃើញថាអឺព្រះអង្គមានអត្តយុទ្ធច្រើនណាស់ហើយសំដីមាន